សូមគ្រប់ព្រះអង្គទាំងអស់អឺខ្ញុំអាទិត្យមុនមកដែរបង ស្រី ប្រាប់ប៉ុណ្ណឹងថាខ្ញុំមកខុសខ្លួនឯងអត់លបងអាទិត្យមុនមកទៅខាងណោហើយដល់ពេលអត់ឃើញខ្ញុំគ្មាននិស័យទៅផ្ទះវិញហ៎ ហើយដល់ឡាវេហើយឥឡូវអាទិត្យនេះមាននិស័យពិតប្រកបហើយខ្ញុំអឺកិច្ចដំបងគឺសូមនៅតែអរគុណព្រះអង្គដែលតែងតែបានស្ដាប់ធម៌រាល់ថ្ងៃស្ដាប់ធម៌ពេលខ្លះមានអឺលោភនៅក្នុងចិត្តទីមួយចောင်းចេះ ទី2កំដរការអបសក់ក៏ប៉ុន្តែគិតថាទាំងអស់ហ្នឹងគឺកើតផលប្រយោជន៍ទោះជាតិចឬក៏ច្រើនក៏ដោយខ្ញុំរៀបមកមិញប្តីខ្ញុំអឺវៀតណាម ខ្មែរហ្នឹងគេហៅយួនយួនណាចាអីដល់ពេលហើយប្តីសួរមកធ្វើអីមក មកជួបលោកហើយប្តីសួរជួបលោកធ្វើអីលោកនិយាយពីរឿងប្រពុតហើយនិយាយរឿងអីខ្លះខ្ញុំថានិយាយរឿងប្រពុតព្រោះប្រពុតប្រាប់ថាពេលយើងខឹងអីហ្នឹងឲ្យចេះអឺតុបចិត្តឲ្យចេះដឹងថាយើងអឺខឹងហើយហើយចុះបដងឲ្យទៅធ្វើអីអ និយាយការពិតព្រះអង្គមិនមែននិយាយនិយាយកំប្លែងអីទេប្តីខ្ញុំហើយខ្ញុំអឺព្រះអង្គថាកុំជឿឆ្នាំឆ្នាំខែប៉ុន្តែខ្ញុំចេះថាអីដូចឆុតដែរឆ្កែជ្រូកឆ្លុះគ្នាលោហើយព្រះអង្គនិយាយការពិតបងប្អូនតឹមស្គាល់អត់ស្គាល់ប្រវត្តិខ្ញុំមានប្តី3ហើយហើយឆ្នាំឆ្កែទាំង3 ហើយមិននិយាយនេះមិននិយាយនេះចង់បានប្តីច្រើនទេអត់ទេគឺបច្ច័យដល់វាច្រើនហើយអត់មានតូចចិត្តតូចថ្លើមអីតិចថាបានប្តីច្រើនអត់ទេសบายចិត្តដោយសារយើងសម្រស់គាត់បើដែរគេនេះ អត់ទេនិយាយខពិតនិយាយស្មោះត្រង់ដល់ពេលប្តីមកសុំស្រឡាញ់ហាឆ្នាំអីបងឆ្នាំឆ្កែទៀតហ่ะថាឆ្កែឆ្កែអត់ព្រមយកឯងហើយដល់ពេលហើយ ប្តីគេមកសង្កោស្ងាត់ដល់ពេលអញ្ចឹងទៅយកទៀតទៅអាឆ្កែឆ្កែហ្នឹងឥឡូវឲ្យតែនិយាយលើតែ3ម៉ាត់គឺ អត់ត្រូវគ្នាព្រះអង្គ ឥឡូវមកពីឆ្នាំខែឬក៏មិនឆ្នាំខែឥឡូវនេះហើយខ្ញុំចេះតែស្ដាប់ធម៌រាល់ថ្ងៃខ្ញុំចូលធ្វើការម៉ោង4យប់ដល់7 8 9អញ្ចឹងទៅ4 5ម៉ោងដែរមានចិត្តលោភថា ស្ដាប់មើលព្រោះពុកម៉ាក់ខ្ញុំថាហែងស្ដាប់មើលមើលពេលខ្លះហែង stress ច្រើនអីចឹងហែងស្ដាប់ដល់ហើយយកកំណត់ពុកម៉ាក់ថាចឹងស្ដាប់មែនណា ហើយនឹកឃើញថាអីរឿងស្នេហាអញមិនរៀនហ្នឹងចេះមមស្ដាប់លោកប៉ុណ្ណឹងឥឡូវអរគុណព្រះអង្គទោះមិនចេះច្រើនក៏ចេះដែរចេះតែ4ម៉ាត់ទេចិត្តចិត្តសិទ្ធរូបនិព្វានចិត្តចេះមែនព្រះអង្គរាល់ថ្ងៃចេះតែចិត្តស្នេហាទេអត់ទាន់ដល់ហ្នឹង និព្វានអត់តន់អត់តន់ចង់បានទេចង់តែធំចិត្តហ្នឹង ចិត្តហ្នឹងអត់មានឆ្លោះមួយណាឯងព្រះអង្គថាអ្នកនិយាយដើមគេមិនចង់និយាយថាគំនិតអន់ណាបងតែខ្ញុំបកណារងឯងនិយាយតែដើមប្តីខុសពីប្តីអត់និយាយសោះ ព្រោះអ្នកដតីអត់ឲ្យលុយខ្ញុំទេវាតែប្តីអញ្ចឹងនិយាយដើមប្តីអញ្ចឹងសុំខុសឡើយនឹងទីព្រោះនិយាយអត់មានចេតនាអាក្រក់ទេពេលខ្លះព្រោះតែយើងស្រឡាញ់ចេះតែរំលើកនិយាយមកតិចតិចទេខ្លាចភ្លេចប្តីអូប្តីទៅមួយថ្ងៃមួយថ្ងៃជួបបាភីបីម៉ោងអត់និយាយរឿងប្តីទេភ្លេចបាត់ហើយប្តីខ្ញុំបកណាអត់សក់ទៀតពិបាកចងចាំ អីខ្ញុំស្ដាប់រឿងអឺព្រះអង្គឡែងនេះខ្ញុំភ័ន្តច្រឡំមិនមិនច្បាស់រឿងរៀនចិត្តសិទ្ធហើយនឹងព្រះអង្គដាក់គេធေါ်ស្អីមួយទៀតទេចូលគ្នារូបចិត្តសិទ្ធអីហើយនឹងដល់អញ្ចឹងទៅខ្ញុំមិនដឹងថាវាខុសគ្នាឬក៏ក៏ក៏ដូចគ្នាព្រះអង្គដូចស្អីគេ ធម៌អីគេទេភ្លេចបាត់ហើយនៅនៅក្នុងនឹងមានមាននៅ ក្នុង YouTube ហ្នឹងប្រហែលជាខ្ញុំច្រឡំខ្ញុំភ្លេចទៅយេខ្ញុំបកណា ខ្ញុំដូចគ្នាព្រះអង្គពួកម៉ែខ្ញុំអត់ដនដឹងច្បាស់ហើយមកខមមិនខ្ញុំព្រះអង្គហើយអឺសុំតែស្ដាប់ឡើងនេះមួយទៀតថា ពេលដែលយើងកុហកគេបាបហើយខ្ញុំកុហកប្តីខ្ញុំរហូត អញ្ចឹងពេលខ្លះចិត្តមិនមែនកុហកដើម្បីគំនិតអាក្រក់ទេឧទាហរណ៍ជាក់ស្ដែងការពិតក្នុងជីវិតខ្ញុំខ្ញុំកុហកប្តីខ្ញុំដូចជាឧទាហរណ៍ប្តីខ្ញុំសួរថាកិច្ចការហ្នឹងកូនខ្ញុំធ្វើហើយនៅហើយកូនខ្ញុំវាខ្ជិលកាត់មកខ្ញុំអញ្ចឹងអត់តាន់ហើយខ្ញុំកុហកប្តីទៅហើយអញ្ចឹងកន្លែងហ្នឹងបាបឬក៏យ៉ាងម៉េចព្រះអង្គព្រោះខ្ញុំមានបំណងមិនចង់ឲ្យមានរឿងអញ្ចឹងទៅកុហកទៅចាំតិចទៀតចាំឲ្យកូនធ្វើព្រោះចរិតប្តីខ្ញុំតាតាធ្វើឲ្យធ្វើឲ្យហើយ ធ្វើអត់តាន់ហើយនឹងស្ដីឲ្យតែខ្ញុំទេអញ្ចឹងទៅខ្ញុំក៏ហក់អញ្ចឹងហើយនឹងរឿងមួយទៀតដែលខ្ញុំគិតថាប្រជាជនយើងដូចសឹងតែទូទាំងពិភពលោកហើយដែលនិយាយពាក្យកុហកដំបងគេប្រហកបងអស់បងប្អូនមានដឹងឯងបើខ្ញុំខ្ញុំចាប់អារម្មណ៍ថាកុហកមួយម៉ាត់ដំបងគឺកុហកមកសួរតែសុខសบายអត់ហើយខ្ញុំទៅយំហើយឆ្លើយសុខសบายបងចិត្តមើល ហើយតើអាហ្នឹងបាបអត់ព្រះអង្គខ្ញុំចិត្តតែឆ្ងល់បងអត់កើតទុកសួរសុខសบายអត់ហើយខ្ញុំឆ្លើយតែសុខហើយខ្ញុំថាអញកុហកខ្លួនឯងហ្នឹងទី1ដែលខ្ញុំចង់សួរព្រះអង្គហើយនឹងទី2ចង់สนំពរដល់ព្រះអង្គថាពេលខ្លះព្រះអង្គមានពុតកាថានិយាយពេលខ្លះនិយាយមួយបងប្អូនទៅលោកចូលពាក្យអង់គ្លេសមួយម៉ាត់ហើយខ្ញុំចេះអង់គ្លេសរៀងម៉មដែរយល់ ហើយចុះអ្នកអត់ចេះព្រះអង្គអញ្ចឹងសូមសំណពរពេលខ្លះខ្ញុំដឹងតែព្រះអង្គពេលខ្លះភ្លេចពេលខ្លះខ្ញុំឲ្យម្ដាយខ្ញុំស្ដាប់ហើយម្ដាយខ្ញុំថាហ្នឹងថាម៉េចអញ្ចឹងទៅពេលគាត់នៅក្បែរខ្ញុំខ្ញុំរៀងអត់ចេះខ្ញុំឆែក dictionary ហើយបើចេះទៅខ្ញុំក៏ប្រាប់ទៅចុះបើអត់ចេះគិតមិនព្រះអង្គអញ្ចឹងសូមស្នើសូមព្រះអង្គរឿងនឹងមួយហើយចំណុចចុងក្រោយគឺអឺខ្ញុំពីពីក្មេងមានអំណោយផលដែលស្រឡាញ់ព្រះពុទ្ធសាសនាស្រឡាញ់ គេហៅថាអំពើល្អច្រើនអញ្ចឹងទៅពេលពេលលោកអឺលោកមាននៅស្មងដែរគាត់ស្រោចទឹកខ្ញុំតែងតែធ្វើម៉េចឲ្យក្បាលដល់កន្លែងស្រោចទឹកហ្នឹងមកដល់ចិត្តថាឲ្យទៅជោគជោគជោគអញអាហ្នឹងដល់ឥឡូវយើងឆ្ងាយតិចព្រោះស្ដាប់អឺលបងទេសនាអញ្ចឹងទៅក៏ព្យាយាមថាកាត់បន្ថយអត់តន់អស់ទេកិលេសនៅក្នុងខ្លួនកាត់បន្ថយព្រះអង្គថាធ្វើម៉េចឲ្យស្ដើង ក៏ប៉ុន្តែពេលដែលកម្មវិធីប៉ុនហ្នឹងខ្ញុំឃើញគេធ្វើដង្វាយព្រះតើខុសអត់ព្រះអង្គឬក៏យ៉ាងម៉េចសូមអរគុណទាំងអស់គ្នាបងប្អូនទាំងអស់សូមអរគុណកណាទៅចាក់គ្រូហ៎ដាក់គៀកគ្រូគាត់អេដូចដូចជួបលើកទី2នេះហ៎ តាមខ្មាស់ចាំលើកទី1ដូចនៅកណោះហ្នឹងហ្នឹងលើកទី1ដូចនិយាយដើមម៉ែមែនទេគឺកាត់តคลิป អឺសាធុនឹងអធិស្ឋានទៅអាត្មាភ្លេចមែនមានពេលខ្លះនិយាយពាក្យអង់គ្លេសអីទៅភ្លេចមែនប៉ុន្តែមានពេលខ្លះអាត្មាមានបំណងដែរអាត្មាតាមពិតអាត្មាមានបំណងឲ្យយាយយាយស្ដាប់អត់បាន ខ្លះឥឡូវហើយគាត់ហៅកូនឲ្យជួយបកដល់កូនជួយបកកូនបានស្ដាប់ដែរអញ្ចឹងកន្លែងហ្នឹង ម៉ែមិនមែនហៅកូនស្ដាប់ទេហៅសួរកូនកូនអាហ្នឹងអាហ្នឹងគេថាម៉េចអាពាក្យ reflect ហ្នឹងគេថាម៉េចវ៉ៃដល់ចឹងកូនមិនមែនមកស្ដាប់តែមួយម៉ាត់ទេមុនដល់ពេល reflect ឮ4 10 20ម៉ាត់ដើម្បីស្ដាប់ឲ្យយល់នឹងយូរយូរទៅកូនស្ដាប់ដែរហ្នឹងហើយ វាមាន pros and cons បើមិនបើនិយាយពីផលវិបាកវាមានណាគុណវិបត្តិមានប៉ុន្តែអាត្មាមកពីអាត្មាគិតផ្សេងអញ្ចឹងណាមាន ពេលខ្លះនឹកតន់ក៏អាត្មាបកដែរហ្នឹងហើយប៉ុន្តែមានពេលខ្លះវាមានកំណត់អញ្ចឹងដែរដូចដូចរាល់ថ្ងៃគេនេះម្ដាយម្ដាយប្រហែលដែលគាត់មានកំណត់ល្អហ្នឹងហើយ សន្តានាជាភាសាអង់គ្លេសអីចឹងទៅគាត់ហៅកូនគាត់មកជួយហ្នឹងហើយគាត់មិនមែនហៅកូនគាត់មកស្ដាប់ធัวទេគាត់ហៅកូនគាត់មកជួយអាអង់គ្លេសមិនដល់ជួយដល់អង់គ្លេសយូរយូរទៅជាយល់ធัวនេះស្អីទៀតអាថ្មភ្លេចអស់ហើយមិញហ្នឹង ហកប្តីកុហកប្តីនឹងអឺកុហកប្តីអឺអឺស្មានឹងវាតាមពិតវាមានឧបាយមានឧបាយក្នុងការនិយាយរៀនទម្លាប់ណា កាលណាយើងយើងយកទម្លាប់មួយវាដោះរួចខ្លួនមែនប៉ុន្តែវាវាជាទម្លាប់មួយបើយើងដឹងថាជាទម្លាប់នឹងវាអត់តន់ល្អគ្រប់គ្រាន់គួរតែរៀនទម្លាប់ថ្មីមួយទៀតដើម្បីឲ្យល្អជាងនឹងចឹងបានមានពេលខ្លះទម្លាប់ខ្លះយូរយូរទៅវាទៅជាជាការ excuse របស់យើងទៅជាលេសហ្នឹងហើយហើយវាស្រួលវាជាប់ជា comfort zone របស់យើងហើយ comfort zone ហ្នឹងមានន័យថាអាកន្លែងស្រួល Ha ha ha. ហើយដើម្បីកែប្រែអីមួយមិនមែនថាមិនលំបាកទេត្រូវមានការលះបង់ត្រូវមានការពិបាកចឹងអាត្មាស្ដាប់ដូចជាជនជាតិជប៉ុនមួយគាត់និយាយពីទម្លាប់អាទម្លាប់ខ្លះហ្នឹងយូរយូរយូរហើយយើងមិនគិតថាវាជាកំហុសទេនិយាយពីអ្នកធ្វើការគាត់រក្សាទម្លាប់ហ្នឹងប្រហែលជា30ឆ្នាំហើយ ប៉ុន្តែការដែលគាត់ទឹមទម្លាប់ធ្វើអានឹងដំបូងត្រូវឯងឧទាហរណ៍ថាគាត់ជិះម៉ូតូទៅធ្វើការ ជាធម្មតាគាត់ចូលម៉ោង8គាត់ត្រូវចេញពីផ្ទះម៉ោង7កាលពីមួយឆ្នាំ ពីរឆ្នាំដំបូងមនុស្សអត់តន់អ៊ូអច្រើនផ្លូវក៏វាមិនតន់ខូចចំនួនក៏វាមិនតន់មកណាគាត់ទៅទៀងពេលប៉ុន្តែដល់ពេលទៅយូរយូរយូរយូរមនុស្សកាន់តែច្រើន ចឹងវាចាប់ដើមស្ទះចរាចរណ៍ទៅដល់គាត់ទៅសុំអូយខ្ញុំថ្ងៃនេះយឺតដោយសារតែខ្ញុំស្ទះចរាចរណ៍សួរថាគាត់មានកំហុសដោយចេតនាអត់ទេតែគាត់ជាប់ធ្លាប់តែមកម៉ោង7អញ្ចឹងឯងហ្នឹងហើយដល់ពេលថ្ងៃមួយគាត់មកទៀតវាត្រូវភ្លៀងវាជន់លិចទឹកដល់ចឹងទៅគាត់ថា យឺតដោយសារត្រូវជិះផ្លូវវៀងដល់លើកក្រោយទៀតទៅសុំទៀតថាខ្ញុំយឺតដោយសារម៉ូតូវាខូចអាហ្នឹងវាសិតតែមានទោសទាំងអស់ប៉ិនអត់មានចេតនាឲ្យខុសទេវាធ្លាប់តែអញ្ចឹងណាអាទម្លាប់របស់យើងហ្នឹងមិនមែនជាការជោគជ័យទៀតទេទម្លាប់ខ្លះវាទៅជាកាន់តែធ្លាប់យូរកាន់តែបរាជ័យទៅវិញ អញ្ចឹងបានព្រះអង្គឲ្យមើលកាលឲ្យមើលវេលាអញ្ចឹងអ្នកខ្លះនៅជាប់អាខ្ញុំកាលពីមុនអាណាក៏ខ្លាចខ្ញុំដែរកុំនិយាយអាហ្នឹងកុំនិយាយអាពីមុនហ្នឹងកុំនិយាយហ្នឹងឥឡូវនេះឥឡូវនេះអញ្ចឹងណាហើយរឿងកុហកហ្នឹងដូចគ្នាអញ្ចឹងដែរវាវាយ៉ាប់តែយើងមិនតាន់ដឹងថាកុហកហ្នឹងជាកំហុសឯងអញ្ចឹងបើយើងដឹងថាកុហកហ្នឹងមិនសូវល្អទេ អញ្ចឹងត្រូវមានភាពវាឆ្លាតមួយទៀតថាចុះបើ មិនបាច់កុហកតើយើងមានវិធីអីដែលល្អជាងនឹងអត់អញ្ចឹងបាននៅក្នុងវិន័យព្រះអង្គនិយាយពីកិច្ចជាជាឧបាយឧទាហរណ៍ថាយើងអត់ស្រួលខ្លួនទេគេសួរថាមិនដែរសុខភាពមិនដែរយើងឆ្លើយថាអត់អីទេមិនមែនកុហកទេអត់អីមានន័យក្នុងន័យថាយើងអាចតស៊ូបាន មានន័យថាកុំខ្វល់អីដូចជាម្ដាយយើង ព្រួយពីយើងយើងនៅឆ្ងាយអញ្ចឹងទៅឮគេថាយើងឈឺម៉ែទេមកមិនអីមីអូនឈឺយើងទីមួយក៏យើងអត់ចង់ឲ្យគាត់ខ្វល់ហ្នឹងហើយហើយបើយើងប្រៀបឧទាហរណ៍ថាព្រឹកមិញវាសឹងអាសន្លប់ឥឡូវវានៅឈឺដែរតែតែវាគ្រាន់បើជាពីព្រឹកអត់អីទេម៉ែធូរហើយធូរហ្នឹងវាមិនមែនជាទេតែយើងគ្រាន់ប្រាប់ថាបើប្រៀបជាមួយនឹងអាព្រឹកមិញ ទីពីរយើងក៏អត់ចង់កុហកដែរយើងមិនមែនថាជាដាច់ណា យើងថាធូរច្រើនហើយធូរច្រើននោះទោះបីវានៅឈឺខ្លាំងក៏ដោយប៉ុន្តែព្រៀបអាការឈឺមែនតើនោះអានឹងជាឧបាយក្នុងការឆ្លើយឃើញទេហ្នឹងហើយគ្រាន់ថាអាទម្លាប់ដែលយើងកុហកស្រួលនោះអានឹងយើងអត់អត់ upgrade ហ្នឹងហើយអញ្ចឹងយើងមានឧបាយឧទាហរណ៍ដូចលើការងារគឺសួរហើយនៅ បើយើងបានចាប់ផ្ដើមហើយយើងអាចថាហើយមួយចំនួនហើយហ្នឹងហើយមិនយូរហើយលើព្រោះបានចាប់ផ្ដើមរួចហើយហ្នឹងហើយអញ្ចឹងអញ្ចឹងមានអបាយច្រើនណាស់ក្នុងការនិយាយដោយមិនចាំបាច់កកកុហកហ្នឹងហើយអញ្ចឹងណាម៉ែកាន់ប្រហាប់កលឹះអញ្ចឹងកុំឲ្យអាអ្វីដែលយើងធ្លាប់ដោះរួចខ្លួនតែវាជាកុហកចុះខ្សោះនោះវាคล้ายជារឿងស្រួល បំផុតសម្រាប់យើងព្រោះបើយើងជាប់ជាមួយនឹងអាភាពស្រួលបំផុតហ្នឹងជីវិតអត់រីចម្រើនទេ អញ្ចឹងបានយើងថាដូចបងជាសួរអាត្មាមិញថាមិនយើងអត់រីចម្រើនយើងកាន់ពុទ្ធសាសនា ថារឿងដែលយើង ជាប់ជាមួយនឹងអាស្រួលហ្នឹងឯងមែនទេទេហោថាញាតញោមទៅវត្ត20 30ឆ្នាំឯងក៏អត់រៀនអីទៀតទេគាត់ជាប់ថាអញចេះប៉ុណ្ណឹងហើយបានអីរីចម្រើនមកអត់ស្ដាប់បន្តទៀតអត់រៀនបន្តទៀតហើយតែចេះថាថ្ងៃសិលកាន់សិលដល់ពេលប្រគេនឆានលោកហើយលោកចឹងដែរ តែជាប់គេប្រកេនប្រហានដោយបងស្រុនយាយមិញហ្នឹងអត់មានរីចម្រើនទៅណាទេអត់រៀនអត់សូត្រអីនោះហ្នឹងហើយដូចគ្នាអញ្ចឹងនៅពេលដែលស្អីវាคล้ายជាទម្លាប់ហើយកុំថាឡើយដល់ទៅរឿងកុហកអារឿងអត់កុហកក៏ដោយតែคล้ายឲ្យស្រួលជាមួយនឹងអានឹងហើយមានន័យថាដំណាក់កាលហ្នឹងជាដំណាក់កាលដែលអត់រីចម្រើនទេអញ្ចឹងអត់រីចម្រើនទេ ចឹងបានពាក្យថាអរគុណគឺមាន3ដំណាក់កាលទី1អរគុណចំពោះស្អីដែលល្អកើតឡើងចំពោះចំពោះយើងហើយទី2គឺអរគុណចំពោះអ្នកណា ដែលធ្វើល្អចំពោះយើង ហើយទី3អរគុណដល់ hardship មានអាភាពលំបាកភាពលំបាកសម្រាប់អ្នក មានសេចក្តីតស៊ូភាពលំបាកនោះគឺជាសកលវិទ្យាល័យមួយដែលនៅក្នុងសកលវិទ្យាល័យមែនទែនអត់បរៀនទេ ហ្នឹងហើយមនុស្សដែលច្រើនចូលចិត្តបន់ស្រន់សុំសេចក្តីសុខអត់ទេមនុស្សដែលមាន ភាពតស៊ូពិតប្រកបនៅក្នុងជីវិតគេអត់សុំសេចក្តីសុខទេ Bruce Lee ក៏គាត់និយាយ Don't pray for easy life ឃើញទេមនុស្សដែលអស្ចារ្យអស្ចារ្យគេអត់ pray for easy life ទេតែគេត្រូវធ្វើយ៉ាងណាដើម្បីឲ្យសមត្ថភាពរបស់គេនឹងអាច ដោះស្រាយជាមួយនឹងអាបញ្ហាពិបាកនឹងបានឃើញទេអ ឥឡូវដូចកូវីដកើតឡើងអញ្ចឹងអ្នកយើងមានជំនឿសាសនានាំគ្នាទៅសូត្រមន្តទៅសុំជៀសកូវីដតែអ្នកដែលគេធ្វើកិច្ចការមេមែនទិនគេទៅរកវ៉ាក់ស៊ីនគេទៅរកថ្នាំការពារហើយឯងនឹងនាំគ្នាទៅសូត្រមន្តគឺវាខុសរឿងប្រពុតនៅព្រះអង្គថាមិនទេហើយខ្លាញ់និយាយទៅគឺខឹងថាពេញនៅភពលោករឿងហ្នឹងទីបំផុតលោកចាក់វ៉ាក់សាំងដូចគ្នា ជាប់ហ៎អើឆ្នាំឆ្កែហ្នឹងឆ្នាំហ្នឹងខ្ញុំមិនបានដឹងហើយអឺអីឆ្នាំហ្នឹងគាត់តែជាបាទព្រះទេប៉ុន្តែកន្លែងទាំងវាយព្រះហ៎នៅលើការតាំងចេតនារបស់យើងទេ ធាតទឹកព្រះបរមគ្រូអ្វីដែលព្រះអង្គត្រូវការពិតប្រកបគឺការសិក្សានិងការប្រតិបត្តិ នៅពេលដែលព្រះអង្គចិត្តបរិនិព្វានគេបូជាផ្កាទឹកក៏មានផ្កាមនុស្សក៏មានផងមានពុទ្ធដីកាទៅអនន្តថាតថាគតមិនឈ្មោះថាបរិស័ទនឹងបានបូជាហើយ ដោយហេតុមានផ្កាភ្ញីទាំងអស់នឹងទេយោបណ្ណធម្មមេនធម្មបដិបណ្ណោលុះតែភិក្ខុភិក្ខុនីឧបាសកបាសិកានឹងសិក្សានិងប្រតិបត្តិដោយសេចក្តីគោរព ប្រតិបត្តិដោយកោតក្រែងនៅធัวសំគួរដល់ធัวមិនប្រតិបត្តិតាមគ្នាតាមគ្នាទេណាធัวសំគួរដល់ធัวមានន័យថាប្រតិបត្តិធัวមែនតែននោះទៅជាការបូជាតថាគតដោយបដិបត្តិបូជា ជាបូជាដល់អុតដំហ្នឹងហើយជាការបូជាដល់ដំប៉ុន្តែព្រះអង្គក៏មិនហាមដែរយើងជ្រះថ្លាយើងបូជាផ្កាយើង ធ្វើអីព្រះអង្គអត់ហាមទេប៉ុន្តែកុំអោយយើងថា ប៉ុណ្ណឹងត្រឹមត្រូវហើយកុំឲ្យយើងគិតអញ្ចឹងណាហ្នឹងហើយដូចរៀនអញ្ចឹងដែរតែកាលណាយើងមានមាន feeling ថាយើងគ្រប់គ្រាន់ហើយយើងអត់រីចម្រើនទេចំណេះផ្នែកចំណេះដឹងណាណាផ្នែកពធក៏ដោយផ្នែកស្អីក៏ដោយ ព្រះបរមគ្រូមិនអោយឈ្មោះថាអ្នកចេះ ទាំងដែលកិលេសញប់ពេញខ្លួនផងប៉ិនយើងទាំងអស់គ្នា វិចារណាមាននេះហ្នឹងវាវាមកប្រកាន់ថាយើងចេះប៉ុន្តែឲ្យសង្កេតចេះសង្កេតថាខណៈណានៅបាក់ចិត្តយើងចេះអត់តន់គ្រប់ទេយើងជាប់ថ្នាក់ណាក៏ដោយខណៈណានៅតែចេះយំចេះស្រក់ទឹកភ្នែកថាចេះមិនតន់គ្រប់ទេ ពីព្រោះតួចេះដែលពពុតហៅគឺតួបញ្ញា ហើយតួបញ្ញាមិនចេះចាត់ទុកកាត់ទុកទេតួបញ្ញា គឺជាតួអាកាត់គឺជាតួវះកាត់ដែលដែលបងដុកទ័រនិយាយមិញហ្នឹងហើយ ឃើញថ្ងៃថ្ងៃជុំកន្លែងកន្លែងនោះមុននឹងយើងឡាយបន្តិចហ្នឹងមានបាសិកាម្នាក់ហ្នឹងមកអត់ទេលើនេះដែលដែលគាត់មកជួបអាថាពីមុនណាសេចក្តីទុកគ្រប សង្កត់ចិត្តគាត់ណាបើភ្នំពីធ្ងន់មិនស្មើបើនិយាយពីតម្ងន់ផ្លូវចិត្តរបស់គាត់ប៉ុន្តែក្រោយពេលដែលគាត់ស្ដាប់ពិចារណាចេះតែស្ដាប់ពិចារណាស្ដាប់ពិចារណាទៅស្រាប់តែអាទុកនោះអស់ទៅគាត់ថាវា មិនដឹងអស់ពេលណា ហើយអត់ប្រឹងថាធ្វើម៉េចដើម្បីកម្ចាត់ទុកទេឃ្លីននោះមកប្រហោះដែរឥឡូវខ្មែរអងសុំកាត់មួយចុះបើដូចខ្ញុំកណ្ដាលស្អីមួយដូចមើលអីឬក៏ជួបផ្ទះអីដែលដូចសែគឺក៏មានបញ្ហាអីមួយពេលហ្នឹងវាមកខ្លួនយើងហើយដូចវាមិនមែនយើងចង់យកអីធัวទាំងឡាយកើតពីបច្ច័យហ្នឹងហើយឬបងផលនិយាយចឹងធัวទាំងឡាយកើតពីបច្ច ចៃដូចជាអាត្មាមកកន្លែងនេះអាត្មាអត់មានបំណងថាចង់ស្ដាប់រឿងនិយាយដើមប្តីនឹងទេប៉ុន្តែដល់ពេលវាលឺហ្មងមែននៅណាមួយមកសម័យថាបានស្ដាប់រឿងហ្នឹងឥឡូវអ្នកទាំងអស់គ្នាមួយម៉ោងមុនណាដែល សម័យថាបានលឺរឿងហ្នឹងហ៎អត់ទេដល់ដល់ពេលវាកើតឡើងអញ្ចឹង ចឹងហើយបានពពុទ្ធព្រះអង្គពង្រៀនឲ្យមើលអាបច្ចុប្បន្នហ្នឹងប៉ិនពុទ្ធបរិស័ទខ្មែរយើង ខូចតែតអស់អាថាខូចតែតអស់ធ្វើការងារទាំងឡាយមិនដែលចង់មើលលទ្ធផលបច្ចុប្បន្នទេនោះជាតិក្រោយហ៎ថ្ងៃស្អែកឥឡូវតែចេញពីនេះទៅរឿងអីកើតឡើងយើងមិនដឹងផងអត់ដឹងទេ ដូចមុនមិញហ្នឹងយើងមិនសង្ឃឹមថាបានស្ដាប់រឿងដ៏អស្ចារ្យអញ្ចឹងទេ ប៉ុន្តែបើវាកើតឡើងហើយចឹង enjoy វាទៅហ្នឹងហ្នឹងរបស់ហ្នឹងវាកើតឡើង enjoy ទៅមិនចឹងហ្នឹងហើយដោយមិត្តភក្តិខ្ញុំនេះព្រះអង្គគាត់ដល់សកម្មខ្ញុំគាត់តែពេលខ្លះ ឃើញគាត់សែនអីចឹងខ្ញុំរៀនធម៌ដែរនិយាយប្រែតិចតួចហើយចេះប្រាប់គាត់ថាបងអើយកាត់តណ្ហាចេះទៅអឺពីមុនព្រះអង្គខ្ញុំស្មានតែតណ្ហាហ្នឹងគេនិយាយតែរឿងផ្លូវភេទខ្ញុំគេដឹងតណ្ហាតណ្ហា ដឹងតែរឿងហ្នឹងហើយឲ្យគាត់កាត់តណ្ហាគាត់ភ័យហើយខ្ញុំថាមិនអញ្ចឹងទេអាតណ្ហាហ្នឹងនោះវា ច្រើនណាស់ឲ្យគាត់ស្ដាប់ធម៌ ហើយគាត់ច្រឡំតែផ្លូវភេទព្រះអង្គឲ្យឲ្យគាត់រៀនថាឲ្យរៀនធ្វើចិត្តខ្លះទៅកុំលោភលន់ពេកដល់ពេលអញ្ចឹងទៅចែករំលែកខ្លះព្រះអង្គថាចេះឲ្យចេះចែករំលែកអញ្ចឹងខ្ញុំចែករំលែករឿងតណ្ហាបានមួយចំនួនដល់មិត្តភក្តិខ្ញុំព្រះអង្គសូមអរគុណបងប្អូនមានសំណួរអីទៀតទេបាទ ចង់សាកសួរឬក៏ចង់ជ្រះថ្លាឬចង់ចូលរួមអីបាទមិនចង់បានមួយមិនចង់មុនឬអីទីមុនចុះទីមុនជើញមុនបងមិនជើញមុនចឹងចឹងលើកមកលើអឹមខ្ញុំកណាខ្ញុំបកណាសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រូព្រមទាំងព្រះភិក្ខុគ្រប់ព្រះអង្គទាំងអស់ដែលបាននិមន្ត អឺមកជាប្តីក្នុងទីនេះ ចាកណាសូមថ្វាយបង្គំគ្រប់ព្រះអង្គទានហើយជំរាបសួរអស់លោកអ្នកពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញចូលរួម ក្នុងពិធីបុណ្យនេះចាខ្ញុំប្រកាសណាឬសូព្រះអង្គមានធរលេខាពីរឿងដែល hardship មិញហ្នឹងថាអឺមដូចថាអាចនឹងដោះស្រាយពីរឿងអឺមការលំបាក នៅក្នុងក្នុងជីវិតហ្នឹងហើយដែលនៅ ក្នុង University ហ្នឹងគេអត់មានបង្រៀនទេខ្ញុំប្រកាសណាឆ្ងល់ត្រង់ហ្នឹងទៀតសូមទូលសួរព្រះអង្គតើអានឹងជាជាជាបញ្ហាអីដែលដែលដែលព្រះអង្គមានធរដេកាថា ជារឿងបញ្ហាជីវិតដែលយើងត្រូវដោះស្រាយនៅខាងក្រៅ ហើយដែលក្នុង University ហ្នឹងគេអត់បានបង្រៀនណាទានសូមមេត្តាព្រះអង្គជួយសាធុគ្រោះសូមអរព្រគុណអឺកន្លែងហ្នឹងអឺភាពលំបាករៀងរៀងខ្លួន គេមិនអាចទៅចងក្រង បរិញ្ញាយើង នៅ ក្នុងសកលវិទ្យាល័យទេសកលវិទ្យាល័យបង្រៀនតែ skill ចំណេះជំនាញអីផ្សេងផ្សេងប៉ុន្តែអាការអនុវត្តភាពលំបាកផ្ទាល់ណា ហើយមនុស្សយើងអត់ដូចគ្នាទៀតមែនលំបាកផ្សេងផ្សេង គ្នាដូចអារាល់ថ្ងៃគេថាខ្លាចក្រអត់អាមាថា ខ្លាចអីបើក្រតែរហូតហើយហ៎ហ្នឹងហើយហ៊ានទៅសឹកភ្លាមហូមលេះហ្នឹងហើយហើយសួរថាហើយសួរថាវាភ័យណាស់ទៅហ៎ ទេបើសិននៅធ្លាប់មានប្រាសាទមានវិមានខ្លួនឯងមានលុយរាប់រយលានអីទៅវាលោប៉ុន្តែថាជុំបើអត់មានអីល្មិចដែរវាអត់ទៅរហូតអីណាហើយដល់ពេលក្មេងៗខ្លះគាត់កើតមកក្នុងតកូលអ្នកមានស្រាប់ក៏អត់ដែលស្គាល់អាក្រនឹងល្មិចផងទោះបីឲ្យសរសេរនិទានពីអ្នកក្រក៏អត់ចេះសរសេរផង មានរឿងនិទានមួយគេនិយាយតគ្នាណាគេឲ្យតែងសេចក្តីពីជីវិតអ្នកក្រដល់កូនអ្នកមានហ្នឹងវាដឹងថាអាក្រហ្នឹងត្រូវរៀបរាប់ពីអីខ្លះវាដើរសួរគេដល់សួរគេទៅ ក្មេងផ្សេងហ្នឹងអានេះល្ងងក្រវាអត់លុយហ្នឹងអូគេបានគំនិតមួយចឹងគេតែងសេចក្តីថា គ្រួសារខ្ញុំជាគ្រួសារអ្នកក្រព្រោះប៉ាខ្ញុំក៏អត់លុយ យាយខ្ញុំក៏អត់លុយម៉ាក់ខ្ញុំក៏អត់លុយអ្នកបើកឡានឲ្យប៉ាខ្ញុំក៏អត់លុយអ្នកបំរើផ្ទះខ្ញុំក៏អត់លុយព្រោះហេតុដូច្នោះហើយទៅគ្រួសារខ្ញុំជាគ្រួសារអ្នកក្រមើលដឹងខ្យល់អីវាមើលអត់ដឹងអត់ដឹងតែក្រនឹងមិនផងហ្នឹងហើយអនុវត្តផ្ទាល់ហ្នឹងហើយដោយព្រះសម្មាសម្ពុទ្ធព្រះអង្គ ស្គាល់ពីអាជីវិតលំបាកហ្នឹងច្បាស់ហ្មង ទុក្ករកិរិយា6ឆ្នាំណាពិបាករហូតដល់លំបាក ជាង អ្នកក្រធម្មតាទៀតអ្នកក្រធម្មតាវាធ្លាប់តែក្រទៅហើយវាមានអីពិបាកលើនឹងទៀតទេ តែព្រះអង្គជាស្ដេចឃើញទេជាស្ដេចធ្លាប់មាន គឺ បំរើឆ្វេងស្ដាំហើយទៅកាន់ភេទមួយ ដែលអត់មានអីហើយ រហូតដល់សំបីតែមហូប អាហារនឹងផ្ដាច់ដងតិចដងតិចដងតិចរហូតដល់ទៅអត់ឆានសោះប្រហែលថ្ងៃចុងក្រោយនោះរហូតដល់នេះអាស្បែកពីមុខហើយពីក្រោយនេះជាប់គ្នាអញ្ចឹងបើនិយាយពីលំបាកវាវាវាទ្វេដងពីជីវិតអ្នកអត់ស្រាប់ព្រោះព្រះអង្គធ្លាប់មានហើយព្រះអង្គទៅពិសោធន៍ជីវិតលំបាក ចុងក្រោយបានព្រះអង្គរួផ្លូវកណ្ដាលឃើញហៅថាមជ្ឈិមបដិបទាហ្នឹងអញ្ចឹងព្រះអង្គមានបទពិសោធន៍ពិតប្រកបត្រង់ថាអាប្របាកបំផុតហើយនឹងអាសុកស្រួលបំផុតគឺព្រះអង្គមានបាច់មកកុហកព្រះអង្គឯងមែនទេហ្នឹងហើយភាពជាមនុស្សអ្នកមានអ្នកបំរើឆ្វេងស្ដាំមានប្រាសាទមានអីព្រះអង្គមានមិនបាច់មកអួតទេអើបើនិយាយពីប្របាកមិនបាច់មកត្អូញទេព្រះអង្គដឹងហើយ ហើយបើសិនជាព្រះអង្គមិនមិនពិសោធន៍អាទៅនឹងបើនិយាយយើងកុំនិយាយថាវិស័យរបស់ព្រះអង្គប៉ុន្តែបើយើងនិយាយជីវិតសាមញ្ញបើមិនធ្លាប់ពិសោធន៍អញ្ចឹងទេឥឡូវយើងមើលតនយោបាយចុះអ្នកអត់អត់ដែលធ្លាប់កើតក្នុងតកោកសិករហើយចង់ទៅយកចិត្តប្រជាជនចង់ទៅកាន់កដៀវជ្រោដែរឆ្កងហ៎ឆ្កងបើថាមិនចេះកុំធ្វើខ្មាស់គេ ហើយមុននឹងសំដែងទៅហាត់ឲ្យវាបាន4 10 20ថ្ងៃឲ្យវាតំណងសិនទៅបើសម្ដេចតាតំណងសម្ដេចសេនុស្មើមើលឯកសារកັບដោយភុបផប់ភុបផប់មួយប្រជាជនតំណងប៉ុណ្ណឹងបានប៉ុណ្ណឹងដឹងហាត់បានប៉ុណ្ណាហើយទៅណាហ្នឹងហើយបើចង់សម្ដែងឲ្យវាដូចមែនតែនទៅឯទៅដល់លេងកាន់កាដៀវអាស្រូវចេះវាអត់តំណងបើកុំធ្វើល្អជាងហ្នឹងហើយ ចឹងភាពលំបាកអាមាដែលចាត់ទុកថាជា ជាវិជ្ជាមួយ ដែលគ្មានបង្រៀននៅក្នុងសាកលវិទ្យាល័យហ្នឹងគឺជាបទពិសោធន៍ភាពលំបាករៀងរៀងខ្លួនដែល នៅក្នុងសាកលវិទ្យាល័យនោះគេដកស្រង់បរិញ្ញាតែចំណុចខ្លះខ្លះហើយនឹងជា skill ជាជាជំនាញពិតប្រាកដទេ តែការអនុវត្តផ្ទាល់សម្រាប់ថាលំបាកយ៉ាងណាលំបាកយ៉ាងណានោះ មានតែយើងខ្លួនឯងទេ ម្នាក់ម្នាក់មានបាក់យាខ្លួនមែនទេទាំងអស់គ្នាហ្នឹងហើយអញ្ចឹងមិនបាច់ត្អូញត្អែទេជីវិតនេះមិនបាច់ត្អូញទេហ្នឹងហើយថាជីវិតអញ្ចឹងឯងកុំមកចង់ដើរតួពិបាកម្នាក់ឯងបើនិយាយពីពិបាកសួរព្រះអង្គគ្រប់អង្គមើលពិបាកឯងមានប្រវត្តិអតីតកាលពិបាកមានដូចគ្នាអញ្ចឹងកន្លែងលំបាកនោះ មិនមែនជាកន្លែងត្អូញត្អែទេតែ ជាមេរៀនពិតដែលត្រូវពិសោធន៍ហើយបើវាតស៊ូមិនបានទេត្រូវការជំនួយ ពឹងគេហ្មងទៅកុំនៅត្អូញពឹងមិនបានទៅទៀតជីវិតមានអញ្ចឹងដូចនៅស្រុកនេះគេមាន agent មាន counseling មានស្អីស្អីពិបាកចិត្តខ្លាំងគេឲ្យទៅរកទៅទៅនិយាយប្រាប់គេ បើចង់ត្អូញទៅត្អូញប្រាប់កន្លែងគួរត្អូញត្អូញប្រាប់គ្នាយើងនេះបានតែពេលមាត់បន្ថែមទេ មែនហ្នឹងអូខ្ញុំបាក់ណាស់បាក់ចុះបាក់ឡើងដំបូងគេអាណិតអាណិតយូរយូរជ្រិញមែនចឹងមែនណាហ្នឹងឯងដាក់ក្អូនដំបូងគេថាអូយអាណិតណាស់តែយូរបន្តិចជ្រិញចឹងបើចង់ត្អូនយើងត្អូនចំកន្លែងឈឺតាណាទៅនិយាយប្រាប់ពេទៅហ្នឹងហើយ ព្រោះព្រោះមាននៅកន្លែងពេទ្យនេះគេចង់បានចម្លើយតែឈឺតាណា តែអ្នកគ្រប់គ្នានេះគេអត់ចង់ដឹងថាយើងឈឺតាណាទេឈឺដំបងខណៈប្រាប់គេខៃឡូគេប្រើយើងឲ្យលើកនេះលើកនោះចឹងណាយើងប្រាប់ទៅអូយខ្ញុំលើកអាចឈឺចកេះលើកមួយអាហ្នឹងប្រាប់ចោះប៉ិនពងអង្គុយអង្គុយអូឈឺដល់ហើយឈឺដល់ហើយថាគេមិនមែនពេទ្យទេបាច់ត្អូនក៏បានដែរមែនមែនមែនទេមែនមែនទេមែនត្អូនដំបងគេអាណិតណា ត្អូញញឹកញឹកឆេងហ្នឹងហើយអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គពង្រៀនឲ្យយើងអាណិតគេ មិនមែនពង្រៀនឲ្យយើងសុំក្តីអាណិតពីគេទេពាក្យព្រះអង្គមួយមួយយើងរៀនណាហេតុអីកាលណាយើងរៀនអាណិតគេចិត្តយើងរឹងមាំសុំក្តីអាណិតពីគេគឺជ្រាយមក ជ្រៃល្អោកមកជ្រៃធ្វើឲ្យគេជ្រៃនឹងឯងអើចាប់អាត្មាសូមខ្ញុំកណាសូមថ្វាយបង្គំលោកចាស់គ្រូចុច ខ្ញុំកណាសូមថ្លែងអង្គមលោកម្ចាស់គ្រូនិងព្រះអង្គកណ្ណគ្រប់ព្រះអង្គជាទីគោរពនិងជំរាបសួរបងប្អូនញាតិមិត្តទាំងអស់ខ្ញុំកណា មានឆ្ងល់រឿងមួយឆ្ងល់រឿងអឺគេហៅថាប្រាក់សង្កត់ជើងបិណ្ឌពេលដែលរដូវបិណ្ឌអ្នកកាន់បិណ្ឌនោះ ចាប់សពគ្រប់ទៅបានបច្ច័យគេចូលបច្ច័យហើយប្រមូលមកតាអាចារ្យគាត់ទៀមទាថា ប្រាក់សង្កត់ជើងបិណ្ឌអាហ្នឹងប្រាក់សម្រាប់អីព្រះអង្គអេបងតារ៉ាត់អត់ឃើញមកហើយគាត់ថាមកថ្ងៃហ្នឹងអត់ឃើញមកហើយមកហើយម្សិលមិញមានអ្នកត្អូនប្រាប់អាត្មា2នាក់ ពីរឿងពិធីសាសនាហងៃហ្នឹងវាទៅជាទម្ងន់សម្រាប់ពួកគាត់ណាបងនរ៉ាត់គាត់ថាការដែលគាត់ធ្វើបនសពប្តីគាត់អស់ជាង50000ដុល្លារអាមេរិកហើយបងម្នាក់ទៀតគាត់ប្រាប់ដែរថានៅភ្នំពេញរងៃសពឪពុកម្ដាយអីមួយ ជាមធ្យមអស់35000ដុល្លារអាមេរិកហើយគាត់ថាតើគាត់គួររើបែបណាគាត់ចង់រើបើហៅអាចារ្យមកហៅលោកមកកំងតរហូតត្រូវធ្វើនេះឧទាហរណ៍ថាហែទៅចឹងណាហែទៅដល់ផ្លូវកាច់មួយគេឲ្យសែនជ្រូកមួយដល់ផ្លូវកាច់មួយគេឲ្យសែនជ្រូកមួយបើមិនសែនចឹងទេព្រលឹងរកផ្លូវទៅអត់ឃើញ ហើយជ្រូកហ្នឹងណាអ្នកយកអាចារ្យហ្នឹងអ្នកយកអូមានឲ្យខ្មោចស៊ីណាមានអាចារ្យខ្មោចនេះហ្នឹងហើយមិនមិនពួកគាត់អត់ដឹងទេតាំងពីគាត់ស្ដាប់គាត់យល់ដឹងដែរប៉ុន្តែគាត់ថាអត់គ្នាទៅដល់ដល់ហៅអាចារ្យហើយនឹងលោកមកគេដូចជាសហការគ្នាធ្វើឲ្យគាត់ជិះអត់រួច គាត់ទៅប្រកែកតែឯងបងប្អូនគេថាមិនកើតហើយគាត់កំពុងតែព្រួយថាឥឡូវម្ដាយពុកគាត់ចាស់អស់ហើយដល់ពេលស្លាប់លេងកំងយ៉ាងហោច35000អាមេរិកទៅ40000ទៅ50000អីអញ្ចឹងសួរថាគាត់បានលុយឯណាទៅធ្វើគាត់គាត់បាក់គាត់សិលមិញគាត់ត្អូនច្រើនគាត់ថាកំពុងព្រួយម៉ែឲ្យគាត់ចាស់អស់បន្តិចទៀតទៅគាត់ចង់សួរថាតើគាត់គួរទៅអញ្ជើញអាចារ្យពីតណា លោកពីតណាដែលដែលគាត់អាចធ្វើដោយបំរើអាការយល់ដឹងគាត់បានថាធ្វើឲ្យតាមយើងចង់បានណាព្រោះគាត់ទៅគាត់ទៅពិសោធន៍មើលយើងយើងខ្ទាស់អត់បានហ្មងគឺអាចារ្យគឺត្រូវតែបញ្ជាឲ្យធ្វើអញ្ចឹងបើមិនអញ្ចឹងបានទេឃើញយូរយូរទៅវាវាទៅជាការរងគ្រោះហ៎សម្ពាធទេហើយចុះម៉ាប់អ្នកអត់លុយអត់កាក់ហ្នឹងបនម៉ែម្ដងក្រងាប់ហើយ មែនទេត្រូវហើយអញ្ចឹងហើយបានជាអាត្មាចេះតែបញ្យលឲ្យញាតិញោមយល់ពីស្អីបុណ្យស្អីបាបពិតប្រាប្រាកដហ្នឹងហើយហើយដល់ទៅពេលវាទៅជាជារបត់មួយវាចង់ធ្វើអញ្ចឹងត្រូវតែកំងថ្មមិនដែលលឺដល់ប៉ុណ្ណឹងសោះកាលមុនថ្មចេះនិយាយថាខណៈចំណាយអាចារ្យហេងលោក5000ដុល្លារបាទហ្នឹងហើយហើយមិនមែនថា ប្រកេនប៉ុណ្ណាបានប៉ុណ្ណឹងគឺមកដល់កំណត់មកត្រូវដាក់លោកប៉ុណ្ណេះត្រូវដាក់អាចារ្យប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះគឺគឺកំងឲ្យអញ្ចឹងគាត់ថាខំធ្វើបន់ប្តីគាត់ឲ្យបានយូរបន្តិចដើម្បីឲ្យកូនគាត់ជ្រះថ្លាបានជួបប្រសងជួបអីចប់បន់កាលណាកូនគាត់ say goodbye កុំនិយាយរឿងពុទ្ធសាសនាមួយគាត់ទៀតឥឡូវយើងមើលមើលចាស់ចាស់គេ specialist ហ្នឹងហ្នឹងហើយ ហ្នឹងហើយវាវាលែងជាការ ទៅសង្គ្រោះប្រជាជនវាទៅជាបូមណាវាទៅជាបូមពីប្រជាជនហើយបំភ័យទៅពួកខ្លះគាត់មិនមែនកក់ជំរើសដល់គេបំភ័យគាត់ភ័យដែរអត់ធ្វើអញ្ចឹងទៅវាខ្លាចចង្រៃអញ្ចេះអញ្ចេះអញ្ចេះអញ្ចេះ នៅខ្លាចខ្មោចអ៊ូនឹងរកផ្លូវមិនឃើញអីចេះចេះចេះអស់រាប់ម៉ឺនដុល្លារណាអញ្ចឹងបានប៉ុន្តែវាមានកម្រិតដែរ រឿងការកំងធ្វើអញ្ចឹងអញ្ចឹងបំភ័យបានតែញាតញោមអ្នកដែលអត់យល់នឹងឯងភ័យខ្លាចនឹងឯងហើយក៏ជាសម្ពាធដែរបើសិនជាក្នុងតកូលណាមួយមានយល់តែម្នាក់ពីរនាក់ក្រៅពីនឹងអត់យល់ទាំងអស់ហ្នឹងហើយហើយគាត់ទៅជាឧទាហរណ៍ជាពិសេសគឺអ្នកនៅបរទេសនេះពេលចេញលុយធំ គេសង្ឃឹមអ្នកបរទេសហ្នឹងហើយណាគេមិនដឹងថាយើងធ្វើការពិបាកមិនទេគេមិនដឹងទេ គឺថាឲ្យតែ អ្នកបរទេសមុខញឹមញឹមហ្នឹងគឺដឹងថាហ្នឹងហើយហ្នឹងហើយអញ្ចឹងបានវាអត់មាន អី ក្រៅពីការដែលប្រជាពលរដ្ឋយើងត្រូវមាន ការយល់ដឹងទេ តែកាលណាយើងយល់ដឹងគ្នា ច្រើនណាអាចារ្យបែបហ្នឹងលែងសូវហ៊ានណាណាដូចនៅអូស្ត្រាលីយើងនេះញោមណានេះគាត់មកប្រាប់គាត់ថាឥឡូវផ្លែកពីមុនច្រើនចាខ្លះពីមុនកំងតែឥឡូវគាត់មើលមុខដែរមុខណាស្ដាប់ធម៌ធានកំងនេះឲ្យលោតណាណាដឹងតែរៀនអភិធម្មទៀតលើតែលែងហ៊ានកំងហ្នឹងហើយអញ្ចឹងអញ្ចឹងវាវាអាស្រ័យលើយើងដែរ នឹងហើយព្រះសម្មាសម្ពុទ្ធសម្ដែងឃើញថាបុគ្គលល្ងងមានខ្លួនឯងជាសត្រូវប៉ុន្តែបុគ្គលមានបញ្ញា មាន ខ្លួនឯងជាទីពឹងអញ្ចឹងបាទអញ្ចឹងញោមសួរមិញរឿងប្រាក់នេះប្រាក់នោះ គឺចិត្តតែរៀបក្បាច់ហើយស្មានដែរលឺផងអាប្រាក់អីសកត់បិណ្ឌហ្នឹងសកត់ជើងបិណ្ឌហ្នឹងពីមុនលឺតែប្រាក់បាំងស្គូលឯងស្មានលឺអញ្ចឹងហើយឥឡូវមកសកត់ជើងបិណ្ឌហ្នឹង ហ្នឹងហើយបិណ្ឌមានជើងហើយបិណ្ឌស្អីគេបិណ្ឌដាក់ប្រែថាដុំបាយមាន ប្រាក់ឯណាទៅសកត់ដុំជើងបាយនោះហ្នឹងហើយអញ្ចឹងគេត្រូវបង្កើតកម្មវិធីឲ្យច្រើនតិចទៅយើងអស់លុយច្រើនទៅយើង feel ថាអត់អីទេព្រោះគេធ្វើការងារច្រើនដែរអញ្ចឹងណាចឹងមកគេចេះបង្កើតកម្មវិធីចេះបង្កើតច្រើនឡើងច្រើនឡើងច្រើនឡើងដើម្បីអីមកយប់មួយថ្ងៃហ្នឹងឲ្យឃើញតែកម្មវិធីរហូតហើយអស់ពី20000ដុល្លារយើង feel ថាអឺល្មមដែរ ហ្នឹងហើយប៉ុន្តែពិតវាអត់មានអីទេពេលទៅបិណ្ឌហ្នឹងអឺអ្នកកាន់បិណ្ឌហ្នឹងគាត់បានបច្ច័យអឺជាង1លានណាបងអង្គនៅស្រុកខ្មែរយើងនោះហើយអឺដល់ទៅពេលអ្នកម្ចាស់បិណ្ឌហ្នឹងថាឥឡូវប្រាក់ហ្នឹងយកទៅ ខាងណាបានបានបច្ច័យពេលអត់ទៅបិណ្ឌគាត់កាន់បិណ្ឌមួយថ្ងៃហ្នឹងហើយតាអាចារ្យគាត់ថាសុំសកត់ជើងបិណ្ឌពាក់កដាលហើយនៅ ពាក់កដាលយកទៅកសាងប៉ុន្តែវត្តនោះគាត់កំពុងតែអឺត្រូវការប្រាក់យកទៅកសាងសាលាឆាន់ ហើយអ្នកកាន់បិណ្ឌហ្នឹងគាត់មុននឹងអឺធ្វើអីគ្រប់យ៉ាងហ្នឹងគាត់ចាត់ចែងរួចអស់លោកមួយអង្គក្នុងមួយអង្គប្រមាណចាត់ចែងថា10អង្គប្រគិនមួយអង្គ20000ឬ30000គាត់ចាត់រួចស្រេចហ្នឹងហើយនោះអាជីវបិណ្ឌផ្សេងទៀតកណាហើយតាអាចារ្យប្រមាណអ្នកក្នុងវត្តហ្នឹងប្រមាណអ្នកគាត់ចាត់ចែងឲ្យស្រេចហើយអឺ ចុងភៅអ្នកលៀងចាននៅវត្តគាត់ចាត់ចែងរួចអស់ហើយលុយដែលបានប្រាក់ដែលបានហ្នឹងគាត់ថាឥឡូវឲ្យគាត់ប្រគល់ទៅខាងកសាងឬក៏ប្រគល់ទៅខាងណា តាអាចារ្យហ្នឹងគាត់ឆ្លើយផ្លែតគាត់ថាសកត់ជើងបិណ្ឌពាក់កណ្ដាលយកទៅកសាងពាក់កណ្ដាលប៉ុន្តែអ្នកកាន់បិណ្ឌនោះគាត់មិនព្រមគាត់យកប្រាក់ហ្នឹងគាត់ថាឥឡូវ ក្នុងវត្តហ្នឹងគាត់ចាត់ចែងអស់ហើយក្នុងបិណ្ឌមួយថ្ងៃហ្នឹងឥឡូវប្រាក់ដែលបានចំណូលហ្នឹងគាត់យកទៅប្រគល់ឲ្យអឺគណៈកម្មការវត្ត ដើម្បីកសាងអឺសាលាឆាន់នោះឥឡូវខ្ញុំកណាចង់សួរព្រះអង្គថាគាត់ធ្វើនឹងត្រូវឬខុសត្រូវហើយត្រូវហើយគាត់ហ៊ានអាកាត់ចឹងត្រូវហើយកណាកុសលមាន អត្ត5យ៉ាងក្នុងន័យមួយយ៉ាងហៅថាកុសលដ្ឋមានន័យថាអង់គ្លេសហៅថា decisive សម្រេចចិត្តបានហ៊ានក្នុងការសម្រេចចិត្តអត់ stester ទេកណាផ្ទាល់ហ្មងព្រះអង្គយ៉ាប៉ុនហ្នឹងដឹងហ៎កណាអូអញ្ចឹងត្រូវហើយចាស់ប៉ិនខ្ញុំកណាខំជំនះពីតាអាចារ្យអញ្ចឹងបានអាត្មាធ្វើនៅឯនោះអញ្ចឹងដែរដូចពេលកឋិនពេលអីញាតញោមណាយកកឋិនទៅក៏ចង់ប្រកេតលោកខ្លួនឯងប្រកេតនោះ ខ្លះគាត់នាំគ្នាទៅបានប្រមាណអញ្ចឹងគាត់ទៅដល់លេរីគាត់លេថាចង់ប្រកេនលោកប្រមាណស្រែកគាត់ វាលេងតែអ្នកទៅដល់ចូលរួមចូលរួមទុកឲ្យយើងចាត់ចែងបានគណៈកម្មការចាត់ចែងទៅនោះប៉ុន្តែថាម្ចាស់ទៀនចង់ចាត់កែងអីឲ្យគាត់ចាត់ចែងតាមតំណឲ្យគាត់សប្បាយចិត្តធ្វើប៉ុន្តែខ្ញុំកណាសូមអឺចេះតែមានអារម្មណ៍មួយខ្លាចខុសចេះតែមានអារម្មណ៍ថាជំនះនឹងតាអាចារ្យនឹងតើកញ្ញាកណាត្រូវឬខុស យកលុយទៅកសាងហ្នឹងប៉ុន្តែអ្វីគ្រប់យ៉ាងចាត់ចែងទាំងអស់អត់មានឲ្យខ្វះអ្នកណាមួយហើយតែយើងធ្វើឲ្យយល់ថាវាត្រូវឲ្យសុបាយចិត្តអត់អីទេមកធ្វើឲ្យឆ្លោះគ្នាអត់ឆ្លោះព្រះអង្គប៉ុន្តែប្រហែលជាតាអាចារ្យគាត់ល្អកកមួយកណាហើយញោមដែរលុយញោមដែរចាតល់តល់ខ្លួននឹងខ្លះលុយចំណូលណាក្រៅអីយើងជំរាបញាតមិត្តដែលកាន់បិណ្ឌណាខ្លះតែអាហ្នឹងវាសិតនៅលើញោមនឹងឯងព្រោះញោមអ្នកចាស់ កណាហើយអញ្ចឹងអត់មានប្រាក់សកត់ជើងបិណ្ឌអីទេព្រះអង្គហ៎អាជើងបិណ្ឌអាត្មាមិនដែលលើណាអត់មានអត់ដែរបងអញ្ចឹងអញ្ចឹងបានលើគេទាខ្ញុំកណាហ្នឹងខ្ញុំកណាមិនដឹងស្អីប្រាក់សកត់ជើងបិណ្ឌហ្នឹងហើយគាត់តាអាចារ្យគាត់ថាខ្ញុំកណាដូចស្មានថាតទៅទៀតគេនឹងបង្កើតកម្មវិធីពាកផ្លែកផ្លែកធ្វើម៉េចបិឆោតយកលុយពីបរិស័ទហ្នឹងកាន់តែច្រើនឡើងច្រើនឡើង ហើយបើយើងដើរតាមមាគាប្រពុតណាកម្មវិធីកាន់តែតិចតែមានន័យកាន់តែល្អហ្នឹងឥឡូវដូចយើងមកជុំគ្នាកន្លែងនេះយកមានធ្វើពិធីអីច្រើនទេតែយើងនិយាយគ្នាពេលយើងនិយាយគ្នាយើងយល់គ្នាចង់និយាយរឿងអីតែបើញាតិញោមធ្វើតាមកម្មវិធីមកញាតិញោមអត់មានសិទ្ធិនិយាយឧទាហរណ៍ពិធីមាសការទៅអីទៅវែងវែងទៅហើយលោក ទេសនាទៅទៅ ទេសទេសអីទៅ ចប់ចប់ទៅសួរថាវាកើតបញ្ញាទេអត់ទេព្រោះញាតិញោមអត់បានគិតដល់អត់បានគិតមិនដឹងថាត្រូវនិយាយអីមួយលោកនោះដល់ពេលសាធុទៅចប់ចំសួររៀនទៀតបានអត់សុំរៀនទៀតអឺកណាសុំសួរមួយទៀតព្រះអង្គអឺនឹងបងស្រីគាត់នៅអាមេរិកណាគាត់ផ្ដាំឲ្យសួរគាត់ថាអឺ អ្នកដែលធ្វើដើមកឋិនគាត់មានប្រាក់1000ដុល្លារហើយញាតមិត្តដែលមកចូលបុណ្យចូលកឋិនគាត់នឹងច្រើនណាស់ហើយគាត់អ្នកដើមកឋិនហ្នឹងគាត់យកប្រាក់ដែលគេចូលហ្នឹងចំណាយក្នុងកឋិនហ្នឹងទាំងអស់ដល់ទៅពេលប្រគិនប្រគិនលោកអឺសកតស្អីសកតត្រៃនោះ គាត់សកត់តែលុយគាត់1000នោះទេហើយប្រាក់ដែលគេចំណូលទាំងម៉ានគាត់ញាត់ចូលកាបូបទាំងអស់ហើយគាត់គាត់ឆ្ងល់ចង់សួរថាឥឡូវគួរធ្វើជាមួយគាត់ទៀតអត់អឺឥឡូវរឿងវាមិនចេះអស់ទេក្នុងសង្គមហ្នឹងណាហ្នឹងហើយចឹងបានអាត្មាចុងក្រោយអាត្មាឲ្យញាតិញោមរៀនពីស្អីជាកុសលស្អីជាអកុសល ហ្នឹងហើយនៅពេលដែលយើងរៀនឲ្យយល់ថាស្អីជាកុសលស្អីជាអកុសលហើយចង់ចេញរបៀបយ៉ាងណាយើងវិនិច្ឆ័យបានខ្លួនឯងហ្មងឥឡូវបើអាត្មាឆ្លើយថាណូតាញាប់ចឹងខុសហើយអាហ្នឹងអាត្មាថាហ្នឹងហើយពួកជួនកាលឃើញគេញាត់កបោបជួនកាលគេញាត់ទុកសិនអីចឹងទៅហៅថាឥឡូវដូចនៅវាពេលវាពេលការពេលចឹងទៅ គាត់ខ្លាចពីណាយកបានគាត់យកទុកសិនទៅហើយបានគាត់រាប់អីចឹងទៅជួនកាលយើងបោកប៉ាន់ថាអូគាត់នេះលួចលុយហ่ะព្រោះមានពេលខ្លះឃើញមិនប្រកាសថាពិតទេសួរហ្នឹងចឹងណាដូចអាត្មាសួរទៅសំលួនឹងញាតិញោមឃើញអាត្មា កាលដែលកាលហ្នឹងញោមប្រុសឈឺហើយ ហើយប្អូនស្រីអាត្មាប្អូនអាត្មាបើកាលណាចន្ទធីហ្នឹងឯងកាលហ្នឹងនោះនោះអាត្មាចេះតែប្រាប់ឲ្យទៅយោនេះយោនោះចឹងទៅញាតញោមដូចមកពីណាដូចមកពីប៉ោយប៉ែនហ្នឹងឯងក៏ទេអត់ជ្រះខ្លាំងមួយលោកនេះស្និទ្ធស្នាលមួយស្រីក្មេងដល់អាហ្នឹងឃើញហើយចុះអាត្មាឲ្យសោទៅប្អូនអាត្មាចេញចូលកត់ អីទៅយោអីអីវាដឹងថានៅ តាណាតាណា តែអញ្ចឹងគាត់មកតាំងពីចងាយមកមកដល់គាត់ថាសង្ហាចិត្តមកស្ដាប់តាមមជ្ឈុអីស្មានថាអី មានវិន័យអីត្រឹមត្រូវឥឡូវនោះនិតស្នាមួយស្រីក្មេងជួបពេលមេក្រូខ្លាំងខ្លាំងអីចឹងប្រាប់អាត្មាហៅមកចិត្តបាននិយាយលឺអាត្មាហៅមកនេះខ្ញុំគាត់ថាលោកមួយស្រីក្មេងដល់ទៅពេល ក្រោយមកយូរបានដឹងថា អាចិនធីប្អូនអាត្មានោះបានមកសុំទោសគាត់ថាគាត់គិតពីអាត្មាអាក្រក់ប្រហែលអញ្ចឹងឃើញមិនប្រកបថាដឹង មិនឃើញមិនប្រកបថាមិនដឹងព្រោះភ្នែកមានពីរមានមង្សចក្ខុហើយនិងបញ្ញាចក្ខុអាមង្សចក្ខុនេះមិនប្រកបទេណាប៉ុន្តែឃើញវិនិច្ឆ័យរូបផ្សេង អញ្ចឹងយើងទៅវិនិច្ឆ័យកិលេសគេបាទមិនដឹងគេញុកដើម្បីអីផងអញ្ចឹងណាអាត្មាសុំមិនឆ្លើយថា